ក្នុងសម្បេះយ៉ាងរុកុនគឺសូត្រហ្វាទីហាអាល់ហាំឌុលីឡាប៉ុន្តែសូរ៉ាសុណាត់ទេបើយើងអត់សូត្រក៏សម្បេះយ៉ាង សាដែរអញ្ចឹងរាល់សុណាត់ទាំងអស់បើយើងមិនសូត្រយើងខាត់ប៉ះឡើងតែមិននាំឲ្យអ៊ីបាដាតនឹងខូចទេអញ្ចឹងមកនៅក្នុងអ៊ីបាដាតវាមានរុកុនវាមានវាយិបវាមានសុណាត់ឃើញទេអញ្ចឹងអ្វីដែលតកតូនរុកុនកាលណាយើងអត់ធ្វើបំពេញវាទេគឺខូចហើយ ហើយបើសិនជាវាវាយឹបបើយើងខ្វះចន្លោះយើងក្នុងសម្បែងយ៉ាងអាចសយុទ្ធសាសវិជំនួសវិញបានដែលឡែកសុណាត់បើសិនជាយើង បាត់បង់ក៏យើងអត់ខូចដែរមិនត្រូវបំពេញអីវិញទេតែ យើងខាត់ប៉ះឡើតែប៉ុណ្្នឹងទេអញ្ចឹងសុរ៉ះនេះជាសុណាត់ទេមិនមែនជារុកុនទេអញ្ចឹងបាននៅលើកឡើងខាងដើមថារុកុនគឺហ្វាទីហាមួយដែលទៀមទាឲ្យយើងសូត្រហើយសូត្រទៀតដើម្បីឲ្យការបញ្ចេញសម្លេងរបស់យើងនឹងវាត្រូវទោះបីជាពិបាកក្នុងការសម្លេងសម្លេងដែរតែយើងប្រឹង ប្រឹងឲ្យអស់លទ្ធភាពពីព្រោះគ្មាននរណាមួយកើតមកសូត្រត្រូវទេណាជនជាតិអារ៉ាប់ក៏ដោយក៏វាប្រឹងសូត្រដែរហើយយើងជនជាតិយើងក៏សូត្រទៅគឺបានដូចគ្នាអត់មានអីខុសឆ្គងទេក៏បានគ្នាតែយើងតែងតែតែអ្នកខ្លះក៏តែងតែធ្វើប្រហែសហ្នឹងណាថាសូត្រប៉ុណ្ណឹងបានហើយជួនកាលកន្លែងខ្លះគឺខុសអត្តន័យទាំងស្រុងហ្មងអឺឡើយឡើយ